យើងឲ្យព្រះនៅលើមេឃមកដោះស្រាយបញ្ហារបស់មនុស្សដោះស្រាយមិនបានទេញាតិញោមធ្លាប់ស្ដាប់ប្រសងស្វាធ្យាយនៅពុទ្ធមុនអេវមេសតាំងអេកាំងសមយ៉ាងភគវាសាវត្តយ៉ាងវិហារតិចេតវនេអនាថបនិកាសអារាមេណាសម័យមួយព្រះនាមានពភៈគង់នៅក្នុងវត្តចេតពុនជាអារាមរបស់អនាថបនិកសិទ្ធិទីក្រុងសាវត្ថី អតខោទេវតាអញ្ញតរាលំដាប់នោះទេវតាមួយអង្គនឹងមកដើម្បីសាកសួរបញ្ហាពពុទ្ធអំពីមង្គលដូច្នេះក្នុងโลกនេះមង្គលរបស់មនុស្សទេវតារកអត់ឃើញទេញាតិញោមទេវតារកអត់ឃើញទេ មង្គល38បង្ការសេរីសួស្តីរបស់មនុស្សទេវតារកអត់ឃើញ យើងសួរថាអេទេវតាកំណើតទេពគេសោយសុខ មានបុណ្យច្រើនហេតុអីបានរងមង្គលរបស់មនុស្សមិនឃើញមូលហេតុទី1ទេវតា អត់ត្រាស់ដឹង ទី2ទេវតាអត់មានបទពិសោធន៍ទេវតាអត់មានបទពិសោធន៍ទេទេវតាអត់ដឹងសេចក្តីសុខទុក្ខរបស់មនុស្សទេទេវតាអត់ដឹងសេចក្តីស្រេកឃ្លានរបស់មនុស្សទេទេវតាក៏មិនដឹងអំពីបំណងរបស់មនុស្សដែរដូច្នេះទៅព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់មិនត្រាស់ដឹងក្នុងភាពជាទេវតាទេព្រះអង្គត្រូវលះបង់អត្តភាពពីទេវតាមកបដិសន្ធិជាមនុស្ស ព្រោះមនុស្សទៅដឹងសុខទុក្ខមនុស្សមុននឹងព្រះអង្គមកត្រាស់ជាពុទ្ធព្រះអង្គជាអីណាយើងសិក្សាពុទ្ធប្រវត្តិមានដឹងទេព្រះអង្គគឺជា ទេវតា នៅចំដោះសត្វឯនោះខ្ពស់ជាងព្រះអិនទៅទៀតណាប៉ុន្តែដល់ពេលវេលាត្រាស់ដឹងព្រះអង្គត្រូវមកត្រាស់ដឹង ជាមួយមនុស្សពីព្រោះមានតែមនុស្សទេដែលដឹងសុខទុក្ខរបស់មនុស្ស ទេវតាឲ្យដឹងសុខទុក្ខរបស់មនុស្សមិនបើទេវតាដូចចន្តាវតឹងអី3ខែគេស៊ីបាយម្ដងហ្នឹងហើយអាហាររបស់គេមិនពិបាកទៅដាំដុះមិនពិបាកទៅរកឯណាទេនឹកឃើញមកដល់ហើយ3ខែគេញាតិញោមគិតមើលមកយប់មួយថ្ងៃគេ100ឆ្នាំយើងទៅហើយអញ្ចឹងទេវតាយើងកើតមកជាតិគេមិនតន់ស៊ីបាយម្ដងគេមិនតន់ឃ្លានបាយម្ដងមិនក៏ដឹងសុខទុក្ខរបស់មនុស្សកើតណា ហើយក៏គេមិនចាំបាច់មានកូនចិញ្ចឹមក៏គេមិនចាំបាច់មាននរណាចិញ្ចឹមបដិសន្ធិដោយឧបបាទិកកំណើតក៏មិនចាំបាច់អាស្រ័យមេដាបៃតាឯណាចិញ្ចឹមដូច្នេះទេវតាមិនដឹងថាតើមនុស្សត្រូវការអីទេដូចជាបំណងរបស់មេដាបេតាដែលចិញ្ចឹមកូនចង់ឲ្យកូននឹងយ៉ាងម៉េចអត់ដឹងទេពីព្រោះទេវតាអត់កូនបើទោះជាកូនរបស់ទេវតាដែលកើតនៅក្នុងដែនរបស់ខ្លួនក៏មិនលំបាកចិញ្ចឹមដែរតែកូនមនុស្សមិនមែនដោយកូនទេវតាទេ កូនមនុស្សមិនមែនដូចកូនកោទេកូនកោកើតមកផ្លេតដើររួចកូនមនុស្សកើតមកប្រហែលខែបានដើររួចអញ្ចឹងទេវតាដឹងមនុស្សពិបាកមិនទេទេវតាអត់ដឹងទេគ្មានដឹងខ្យល់អីទេណាដូច្នេះហើយទៅព្រះអង្គជាមូលហេតុដែលព្រះអង្គមិនអាចត្រាស់ដឹងជាពុទ្ធនៅក្នុងភាពជាទេវតាទេទល់តែព្រះអង្គមកជាមនុស្សទៅព្រះអង្គដឹងសុខទុក្ខរបស់មនុស្សទៅព្រះអង្គសម្ដែងធម៌ជួយមនុស្សកើត លមមមនុស្សប្រព្រឹត្តកើតដឹងរឿងរបស់មនុស្សសំដែងធម៌មនុស្សកើតយល់ទេចុងនិយាយចង់ងាប់ឲ្យសួរយល់ទេអត់យល់ទេហ៎យល់ទេហ្នឹងហើយអញ្ចឹងនៅពេលដែលសំដែងអំពីមង្គលជាដើមមិនមែនទេវតាសំដែងកើតទេរឿងអីរឿងថាទេវតាអត់មានបទពិសោធន៍អត់ដឹងអត់ដឹងថាមង្គលគេត្រូវធ្វើយ៉ាងម៉េច ដូច្នេះបើយើងបួងសួងបន់ស្រន់អង្វរក៏ពីទេវតាទេវតាក៏ជួយយើងអត់កើតពីព្រោះរឿងទាំងអស់នឹងវាអត់មានជារឿងនៅឋានទេវតារឿងទាំងអស់សេចក្តីទុកទាំងអស់តម្រូវការរបស់មនុស្សទាំងអស់គឺមានតែមនុស្សទេដែលអាចដោះស្រាយរឿងមនុស្សកើតអញ្ចឹងបានយើងឃើញតែសាសនាទាំងអស់មានតែនៅក្នុងពុទ្ធសាសនាទេ ដែលយើងគោរពបុគ្គលត្រាស់ដឹងជាមនុស្សព្រោះមនុស្សអាចដោះស្រាយរឿងមនុស្សកើតតែ ទេវតាដោះស្រាយរឿងមនុស្សអត់កើតទេ ហ្នឹងអាសំបីដូចជាទេវតាគិរីមេខលាដែលប្រអិនចាត់ឲ្យចាំនៅសមុទ្រចាំជួយនរណា អ្នកមានធัวចាំជួយនរណាអ្នកដឹងគុណអីក៏នៅតែធ្វើប្រហែសមានអ្នកងាប់តាមសមុទ្រទៅរហូតព្រោះអាឡ័យទៅជប់លៀងទេវតាអាហ្នឹងទេវតាជន់ទៀបដែលអាចដឹងរឿងអីច្រើនបើទេវតាកាន់តែខ្ពស់ក្រិតតែលែងដឹងរឿងមនុស្សបើដល់ព្រំទៀតរិតតែលែងគិតពីមនុស្សសត្វ ទេវតាត្រឹមចាទៅមហារាជការឬក៏ភូមិទេវតារុក្ខទេវតាដឹងរឿងមនុស្សច្រើនប៉ុន្តែបើកាន់តែខ្ពស់កាន់តែលែងដឹងរឿងមនុស្សណាគេកាន់តែលែងរវល់ពីរឿងមនុស្សព្រមអីនេះមិនដែលមកទេអត់មានពពុតគេអត់មកទេគេរងចាំអង្គុយសកុកមើលតែពេលមានពពុតទេបើព្រះសម្មាសម្ពុទ្ធអត់ត្រាស់គេអត់មកទេ យើងទាំងអស់នេះស្អុយឃ្លៀកណាគេមិនមកទេធំក្លិនអាក្រក់ទៅគេគេមិនមកទេព្រៃបិទថាព្រមវាអត់មានដឹង នៅខៀនអឺគន់ធារំអីក៏ពិតមែនហើយតម្រុំតែគេសម្រាប់មកផ្លេតហ្នឹងយើងងាប់អស់បានហើយញាតិញោមមានបែបព្រំណាមកជួយកើតហ្នឹងហើយអញ្ចឹងយើង សិក្សាអំពីពុទ្ធប្រវត្តិហ្នឹងដើម្បីបញ្ជាក់រឿងហ្នឹងផងថាហេតុអីបានជាយើងត្រូវគោរពមនុស្សម្នាក់ជាអ្នកត្រាស់ដឹងជាព្រះរបស់យើងពីព្រោះជាមនុស្សប៉ុន្តែមិនមែនជាមនុស្សធម្មតាជាមនុស្សដែលសន្សំបារមីឆ្លងកាត់ភពទាំងអស់ រហូតដល់ព្រះអង្គឃើញច្បាស់ថាសំបីនៅក្នុងភាពជាទេវតាក៏មិនអាចមកដឹងរឿងមនុស្សអស់ណាបើព្រះអង្គត្រាស់នៅឋានទេវតាលោតែព្រះអង្គសុំសម្រាប់មកព្រឹកអីយើងងាប់អស់បាត់ហើយមានបានមកសម្ដែងធัวឯណាញាតិញោមដោយព្រះអង្គទៅសម្ដែងធัวអភិធម្ម7កម្ពីនៅឋានតាវតឹងហ្នឹងតាមពិតទេសតែមួយក្រេមួយផ្លេតទេទេសតែមួយផ្លេតរបស់ទេវតាទេវតាគឺអង្គុយមិនតាន់ស្ពឹកជើងទៅចឹង3ខែបាត់ហើយ ព្រះអង្គចោះមកវិញបាត់នឹងអញ្ចឹងហើយដូចព្រះរបស់សត្វលោកក្រៅពីអវាទរបស់ពពុទ្ធនឹងគេអះអាងអំពីអាទិទេពនៅលើមេឃដែលជួយសត្វលោកនេះដែលជួយសត្វលោកណាហើយអាទិទេពខុសៗគ្នា សាសនានោះគេយកអាទិទេពឈ្មោះនោះទៅសាសនាមួយទៀតគេយកអាទិទេពឈ្មោះនោះទៅប៉ុន្តែអាទិទេពខ្លួនឯងនោះគ្មាន ដឹងខ្យល់អីទេ វានៅលើមនុស្សអ្នកថាតែប៉ុណ្ណោះក៏ប៉ុន្តែអវាទរបស់ពុទ្ធកើតពីមនុស្សមនុស្សអ្នកថារឿងនឹងតមកទៀតណាអត់មានទូទទួលពីព្រះជាម្ចាស់ណា ដែលថាតែមាត់ទេអត់ទេហើយគេពិសោធន៍បាន ប្រព្រឹត្តទៅបានសេចក្តីសុខពិតប្រកបមែនប្រសិនបើវាអត់មានការពិតទេសាសនាដែលកើតពីមនុស្សត្រូវបាត់បង់លូវហើយវាមិនអាចខ្លាំងដោយសាសនាអាទិទេពទេ អញ្ចឹងបើនិយាយពីអតិភិបអតិពលរបស់អវាទរបស់ពពុទ្ធនេះយើងមិនអាចវាស់ស្មានបានថាមានអតិពលកម្រិតណាទេ ពីព្រោះមនុស្សអាចឈរជើង នៅ ក្នុងទួលនេតិជាអ្នកដឹកនាំសាសនាមួយ បង្កើតដោយខ្លួនឯងមិនពឹងផ្អែកទៅលើអាទិទេពហើយអាចឈរជើងជាសាសនាដ៏អស្ចារ្យក្នុងលោករាប់ពាន់ឆ្នាំមិនមែនមនុស្សធម្មតាទេមិនមែនមនុស្សសាមញ្ញធម្មតាកើតទេ យើងដឹងហើយសំបីស្ដេចដ៏អស្ចារ្យមនុស្សដ៏អស្ចារ្យគ្រប់គ្រងពិភពលោកជាស្ដេចចក្រតងាប់ជាប់ហើយក៏ប៉ុន្តែប្រពុតអស់រូបរាងកាយអស់ប្ររូបឆោមែនប៉ុន្តែអវត្តព្រះអង្គនៅជាមាសជាពេជ្រគេទទួលស្គាល់លើពិភពលោកដើម្បីរកសន្តិភាពគេផ្អែកមកលើពុទ្ធសាសនាច្រើនណាស់សពថ្ងៃលើពិភពលោកដូច្នេះយើងត្រូវដឹងថាប្រពុតមិនមែនធម្មតាទេមិនមែនមនុស្សធម្មតាហើយក៏មិនមែនធម្មតាដូចអាទិទេពនោះដែរ ណាម៉ែនិយាយដល់ណាហើយថ្ងៃនេះមិននិយាយតាំងអាទិទេពនិយាយតាំងពីអីស្ដាប់បានទេអាត្មាចង់និយាយពីអីទៅថាបានហ្នឹងហ៎និយាយពីអីនិយាយឲ្យញាតិញោមទៅគោរពអាទិទេពហ៎ម៉េចម៉េចមើលមើលពុទ្ធទេវតាឯមនុស្ស ហ៎ទេវតាឬក៏មនុស្សមនុស្សនឹងធម្មតាឬក៏មិនហ្នឹងហើយណាមនុស្សលើមនុស្សហើយជាបុគ្គលលើទេវតាទាំងពួងសំបីទេវតាមេព្រំក៏មកគោរពព្រះព្រះអង្គដែរណាមនុស្សទៅដឹងរឿងដឹងរឿងសេចក្តីទុកសេចក្តីលំបាកអញ្ចឹងមង្គលនេះ មង្គលសេរីសួស្តីរបស់មនុស្សក្តីសេចក្តីវិនិច្ឆ័យរបស់លោកនេះក្តីទល់តែព្រះអង្គមកនៅឋានមនុស្សនោះរួមជាមួយនឹងការត្រាស់ដឹងរបស់ព្រះអង្គផងព្រះអង្គឃើញយ៉ាងច្បាស់ហើយនៅគៀកកាត់ជាមួយសត្វលោកបានបើព្រះអង្គនៅខ្លួនជាទេវតាព្រះអង្គមកនៅគៀកកាត់មួយសត្វលោកមិនកើតចឹងមែនទេដូចប្រអិនអីប្រពន្ធពីរកោតកលាស់ហើយណោះបានពេលឯណាមកនៅមួយយើងមែនទេប្រអិនប្រពន្ធពីរកោតកលាស់ អញ្ចឹងតម្រុំដល់រាប់ប្រពន្ធជាប់យើងងាប់បាត់ហើយដល់រាប់ប្រពន្ធមកត្រួសសិនអីចាំមកមើលយើងអីនោះយើងងាប់បាត់ហើយណាហើយបើទេវតាធម្មតាអន់ណាស់ក៏1000ដែរឥឡូវទៅទៅមើលប្រពន្ធឲ្យគ្រប់ដើរមកព្រឹកសិនទៅលេងសួនច្បារមកព្រឹកសិនយើងងាប់បាត់ហើយប៉ុន្តែព្រះសម្មាសម្ពុទ្ធបន្ទាប់ពីត្រាស់ដឹងជាពុទ្ធហើយព្រះអង្គប្រើជីវិតរបស់ព្រះអង្គជាមួយមនុស្សនឹងច្រើនជាមួយទេជាងទេវតាប្រើរយៈពេលដែលយូរជាមួយទេវតាតែ3ខែទេ ពេលដែលសម្ដែងធោប្រោសពមេដាននៅឋានតាវតឹងនឹងដែលប្រើពេលយូរជាងគេតែ3ខែនឹងទេក្រៅពីនឹងព្រះអង្គប្រើពេលសម្រាប់មនុស្សទាំងអស់ឃើញទេព្រះអង្គនៅខាងមនុស្សដូច្នេះយើងមិនមែនជាមនុស្សដែលកំសត់យើងមិនមែនជាសត្វដែលកំសត់ទេពីព្រោះយើងនៅផ្នែកខាងព្រះសម្មាសម្ពុទ្ធនៅកន្លែងដែលមានព្រះសម្មាសម្ពុទ្ធដែរដែលទេវតាក៏ស្វែងមករកពុទ្ធដែរ ឥឡូវនេះព្រះអង្គផ្ទៃត្បិតថាបជនខ្លីប៉ុន្តែធម៌វិន័យរបស់ព្រះអង្គអត់បាត់ទេពាក្យអនិច្ចំពាក្យទុក្ខំពាក្យអនត្តាកតញ្ញូកតវេទីខន្តីសោរច្ចៈពីអ្វីដែលព្រះអង្គធ្លាប់មានពុទ្ធដីកាព្រះអង្គទុកជាក្បួនជាច្បាប់ឲ្យយើងនៅទាំងអស់ផែនទីដែលព្រះអង្គធ្លាប់ដើរព្រះអង្គទុកឲ្យយើងទាំងអស់វាស្រេចហើយតើថាយើងដើរឬក៏មិនមិនដើរ ហើយហត់ឯងនិយាយម្នាក់ឯងចឹងណាញាតិញោមមានចង់ឲ្យទេសពីរឿងអីទេដែរណាចង់ទេសរឿងអីឥឡូវទុកពេលប្រហែលជា20នាទីទៀតឬក៏ចង់សាកសួរអីមានទេព្រោះទៅសន្តានានៅក្រសួងថ្ងៃមុនមានមន្ត្រីម្នាក់គាត់មកពីក្រសួងមហាផ្ទៃគាត់ថាបើ ថ្មអីទៅទេសនាកន្លែងណាសុំទុកឲ្យគេសួរផងកុំនិយាយតែឯងនោះគាត់ថាអញ្ចឹងវាព្រោះតែយើងនិយាយតែឯងវាព្រោះតែម្នាក់ឯងមិនដឹងតែគេចង់ដឹងរឿងអីអញ្ចឹងទេសខ្លះទៅឲ្យគេសួរខ្លះទៅកុំផ្អែមាត់ម្នាក់ឯងពេកគាត់ថាអញ្ចឹងអាឥឡូវទុកឲ្យសួរ20នាទីមានទេបើមិនមានចប់ហើយណាហ្នឹងខ្ញុំប្រកាសណាចង់សួរសំណួរដល់ម្ចាស់គ្រូមួយសំណួរដែរ ដើម្បីជាផលប្រយោជន៍ដល់ពុទ្ធបរិស័ទនៅខេត្តបន្ទាយមានជ័យដែលគាត់ចេះច្រឡំថាធ្វើបុណ្យឆាប់ងាប់ពីព្រោះគេថាធ្វើបុណ្យច្រើនប្រយ័ត្នអត់មានអ្នកណាទៅចាំទ្របប៉ុន្តែយោបល់នឹងភាកច្រើន ច្រើនទៅពួកអ្នកមាន អ្នកមានហើយបញ្ចូលវត្តវិញចូលអត់លេមលើមលេមលើមទេអត់ចូលសុខក្នុងពុទ្ធសាសនាចឹងសូម ប្រកេនចាស់គ្រូណែនឹងជាសេចក្តីភ័យខ្លាចរបស់មនុស្សយើងទៅហើយក៏បង្កើតការយល់ផ្សេងផ្សេងចឹងទៅរឿងនិយាយនឹងដូចរឿងកថាអីមិនតាន់មានតឡងធ្វើមិនបានខ្លាចងាប់អីចឹងណាចុះអារលោកងាប់10000 20000នាក់ថ្ងៃមុននេះកូនងាសោះងាប់ដែរវាចេះហើយកថាពីកាល់ ណាហើយវាធ្វើប៉ុនពីអង្កាលអាហើយយើងចិត្តតែបកើតទៅពាក្យហ្នឹងគេនិយាយក៏និយាយតែអាហ្នឹងប៉ុន្តែគ្រាន់ថាយើងយល់ដឹងឲ្យបានច្រើនកុំឲ្យយើងហ្នឹងវាទន់ជ្រាយទៅតាមពាក្យគេនិយាយអញ្ចឹងណាណាហើយបើយើងភ្ញាក់ផ្អើលនៅច្រើនណាបើញាតញោមខ្សែគប់ធัวរបស់ព្រះអង្គញាតញោមនឹងទៅជាមនុស្សនឹងថឹង ណាដូចរឿងកោះពេជ្រចឹងហើយមានសែនជេកឯនេះសែនឯសែនអើយនឹងអាអឺមិនដឹងជានិយាយយ៉ាងម៉េចឲ្យយល់ទៅហើយគ្រូទាយខ្លះហ្នឹងគ្រូទាយខ្លះដូចកាលដេញរលកស៊ូណាមី ត្រូវថៃផងត្រូវលង្កាផងងាប់រាប់ម៉ឺនអ្នករាប់សែនអ្នកនោះ កាលហ្នឹងនៅខ្មែរយើងក៏អង្គើតិចតិចដែរដីញាតិញោមញាតិញោមឈួរចឹងអត់ដឹងគួយចឹងអត់ដឹងបើមើលទឹកស្រះមើលទឹកស្រះពូនចុះពូនឡើងដោយសារទឹកវាកឡកដីវាអង្គើអូគ្រូទេគេនាំគ្នាមកទេមកពីយើងអត់ថ្វាយភ្លេងសៀមបានជាទឹកនឹងវាអង្គើចឹងដល់ងាកស្ដាប់ប៉ុស្តិ៍វិទ្យុណោះនៅនោះបាក់ផែនដីប្រពន្ធណានៃនោះអាហើយដូចនៅកោះពេជ្រចឹងដល់ពេល គ្រោះថ្នាក់ហើយអញ្ចឹងបានគ្រូគេចាប់ដើមទាយតែមិនធ្វើអញ្ចេះធ្វើអញ្ចោះទៅកយោប៉ុណ្ណេះទៀតកយោប៉ុណ្ណោះទៀតហើយចុះមុនកោះពេជ្រកើតឡើង លោកគ្រូឯងមិនប្រាប់ឲ្យហើយណាគិតបន្តិចមើលមុនណាមុនណាកោះពេជ្រជន់គ្នាប្រាប់បន្តិចទៅប្រាប់ទៅកុំទៅទៅនឹងជន់គ្នាងាប់ឥឡូវហើយគ្រូទាយថាអញ្ចឹងអត់មានលោកគ្រូណាអត់ក្បាលមកមួយទេដល់ពេលដល់ពេលហើយអញ្ចឹងវាឆ្លៀតឱកាស ពេលហ្នឹងបង្កើតជាយ៉ាងនេះបង្កើតជាយ៉ាងនោះដោយការពីឆ្នាំ1999អឺជាង10ឆ្នាំមុនអាត្មាទៅបង្រៀនភាសាបាលីនៅខេត្តតាកែវថ្ងៃនោះឯងគេមានចេញលិខិតពីអីសីមកលិខិតហ្នឹងថាពេលយប់ប្រលប់បើនរណាហៅចំឈ្មោះ មកគោះទ្វារកំបើកពីព្រោះខ្មោចមកយកព្រលឹង គេសរសេរដាក់អញ្ចឹងណាសរសេរដាក់អញ្ចឹងហើយយកមកឲ្យណាមកឲ្យមកឲ្យចំអាត្មាទៀតហើយគេបញ្ជាក់ខាងក្រមអ្នកណាឃើញហើយមិនជឿអត់បានឃើញហើយត្រូវតែបានអូសបតឲ្យ បាន7សន្លឹកបានបនច្រើនហើយបើថាមិនជឿហ៊ានហែកចោលត្រូវតែគ្រោះថ្នាក់អាយ៉ាហ៊ានកប់ទុកមិនឲ្យគេក៏គ្រោះថ្នាក់ទៀតអញ្ចឹងបានចេញមកផ្លេតអូសពេញទៅស្រុកហ្នឹងដោយសារមនុស្សវាខ្លាចអាពាកគម្រាមខាងក្រោមមកណា អាត្មាវាជាអ្នកទេសប្រឆាំងរឿងហ្នឹងតាំងតពីណេនម៉េះប៉ុន្តែឃើញអញ្ចឹងមកដូចចង់ភ័យតិចតិចដែរប៉ុន្តែប៉ុន្តែនៅតែក្លាហានអញ្ចឹងហើយអាត្មាកាលហ្នឹងដើម្បីធ្វើឲ្យក្រន់បើអាយុទៅជាង20កាលហ្នឹងហើយវានៅក្មេងទៅធ្វើគ្រូគេត្រូវធ្វើរឹកខែងរែងតិចគាត់នោះទៅធ្វើកដាលព្រៃខ្មោចប៉ុន្តែខ្លាចមិនខ្លាចទេខ្មោចហ្នឹង ប៉ុន្តែទៅធ្វើកដាលព្រៃខ្មោចនោះឲ្យលយបន្តិចខ្ញុំឲ្យគេមើលងាយណាហើយដល់អញ្ចឹងណាគណៈធ្វើគាត់បានប្រហែលថ្ងៃមានអាខ្មោចចងកមកកប់ក្បែរគាត់អាត្មាទៀតអីណាដើរស្រាវក្បាលរហូតហ្នឹងអាប៉ិនធัวដែលអាត្មាឈប់ខ្លាចខ្មោចដឹងមិនហ៎មកស្ដាប់ធัวស្មូតឈប់ខ្លាចរហូតខ្លាចខ្មោចស្ដាប់ស្មូតពីរឿងខ្មោចហ្នឹងឈប់ខ្លាចបណ្ដោយ កែខ្លាយខ្មោចអាទៅអង្គុយលើភ្នោខ្មោចចឹងពេលយប់ឈប់ខ្មោចស្គាល់វាឲ្យច្បាស់ស្គាល់វាច្បាស់ទៅឈប់ខ្លាចឲ្យខ្មោចយើងខ្លាចវាមកពីមិនតន់ស្គាល់វាទេមែនទេញាតិខ្ញុំចង់ខ្លាចឈប់ខ្មោចហ៎អោះចង់ឈប់ខ្លាចខ្មោចហ៎ហ្នឹងអាខ្លាចខ្មោចណាទៅអង្គុយនៅអាភ្នោហ្នឹងពេលយប់ម្នាក់ឯងញឹកញឹកទៅឈប់ខ្លាចអាខ្មោចណាខ្លាចកើតជាងគេទៅអង្គុយនឹងញឹកញឹកអាខ្លាចខ្មោចសោយសោយឈប់ខ្លាច ហ្នឹងនេះក្រៅផ្លូវការបន្តិចអ្នកនិយាយពីអលិខិតហ្នឹងឯងគប់ជួនពេលហ្នឹងយប់ហ្នឹងខែភ្លឺស្រាប់តែព្រះអង្គគ្រូធម្មាចារ្យមួយអង្គទៀតនោះលោកនៅគាត់ផ្សេងទេលោកលោកអត់ស្រួលខ្លួនម៉ោង2:10យប់លោកមកគោះទ្វារគោះទ្វារហៅនឹកភ័យព្រួយព្រួយហ្មងចំឯងទៅទទួលលិខិតនៅពីថ្ងៃ ឥឡូវអត់ចែកគេទៀតហាមគេមិនអោយចែកគ្នាទៀតមកស្រាប់តែលោកមកគូសហើយលើសំឡេងលោកស្គាល់ប៉ុន្តែគេដាក់ក្នុងហ្នឹងថាខ្មោចវានិមិត្តជួនកាលធ្វើដូចសំឡេងមនុស្សស្គាល់គ្នាអញ្ចឹងតាហ៊ានបើកទ្វារយកព្រលឹងអើព្រួយខ្លះដែរប៉ុន្តែធ្លាប់លើចាស់ចាស់និយាយចេះថាខ្មោចបើយើងអត់មើលជើងអត់ឃើញទេអាហ្នឹងខ្មោចអាអាត្មាមានប្រហោងខាងក្រោមអត់មើលមកមានជើងអត់ ដល់មើលទៅឃើញជើងឃើញជើងឯងមនុស្សឯងបើកទៅមិនលោករកខ្យល់ហ្នឹងហើយហើយដែលអាត្មាមិនចែកមកពីអាត្មាគិតអាត្មាគិតថាទី1ជានយោបាយគេចែកกระดาษអូសกระดาษលក់ទី2ប្រហែលជានយោបាយរបស់ចោលអាត្មាគិតមុនមែនពេលនោះបាត់គោច្រើនណាស់តែមួយអាទិត្យហ្នឹងគេគោះទ្វារអត់បើកចោលឡើងទៅគោះទ្វារហើយយើងអត់ហ៊ានបើកចុះមកវិញដឹកគោយោ គូហើយចុះមកវិញដឹកគោយកម្ចាស់អត់ហ៊ានចោះទេហ្នឹងអាឃើញទេអញ្ចឹងឥឡូវនេះលិខិតចេញពីអីសីនៅតែច្រើនអញ្ចឹងអាត្មាហ្នឹងហើយអ្នកតាមដានរឿងអីសីហ៎អ្នកតាមដានរឿងស្អីស្អីរឿងវត្តធំមឹកស្អីស្អីអាត្មាអ្នកតាមដានណាឲ្យតលឺអាត្មាតាមដានណាមើលការឆ្នាំ93អាត្មានៅសាមណេរអាត្មាមករៀននៅខេត្តកំពង់ឆ្នាំងណាបរាប់ទៅវាជិត20ឆ្នាំហ៎ គេចេញគេដាក់ទាំងកសែតចាក់ចាក់ឲ្យឲ្យស្ដាប់ចែកអ្នកណាបានកសែតហ្នឹងឲ្យមិនចម្លងចែកគ្នាត្រូវពធัวនេះស្រោបអញ្ចឹងយកចេះតែ20អញ្ចឹងហើយថ្ងៃទី15ខែ5ឆ្នាំ2005អោះ1995នឹងកើតការងងឹតឈឹងនៅមឹកវាំងប៉ុន្តែសូមបជារះទាំងឡាយកំភៃយើងមកជួយអ្នកហើយពេលថ្ងៃនោះថ្ងៃត្រង់ពេលម៉ោងណាអាត្មាទៅអង្គុយមុខវាំងមើលចាំមើលអាស្ដាច់ធំមឹកណាវាមកថ្ងៃហ្នឹងអត់មានទេ ហើយក្នុងកសែតនឹងនិយាយអស្ចារ្យនឹងមានភ្លេងពិនពៀតមានគិថានៀកភ្លើងនៀកទឹកអាត្មាអ្នកតាមដានហើយតាមដានច្រើនហើយមិនមែនកាន់តែលឺទេណាល្មមហើយណាញាតិញោមមុំហ៎ល្មមនឹងទៅហ៎ល្មមឈប់អស់ជេកទៅហ៎មើលដូចកាលដេញជំងឺផ្ដាសាយបាក់សៃ ដាសាយបាក់សីគ្រាន់តែទេទូរស័ព្ទតតគ្នាណាมันបានស៊ីស្ដាយឃីវទេវាសាយបែបធ្លាប់ហ្នឹងណាប្រកាសជាឆ្លងផ្ដាសាយបាក់សីហើយផ្ដាសាយបាក់សីវាជាមេរោគមេរោគវាត្រូវឆ្លងតាមខ្យល់តាមអីវាមិនមែនវាមិនចិត្តតែឆ្លងវាមិនចិត្តតែកើតអីណាអាត្មាគ្រាន់តែលឺអ្នកខ្លះរសារអបោសុតឲ្យកម្មបាដាហើយនឹងអុយដាក់សុខសិនណាខ្លាចងាប់ រហូតដល់លោកខ្លះនឹងញាតយងវងឬគុណណាឆាន់បន្តិចទៅយប់ហ៎ខ្លះទៅវងឲ្យលោកឆាន់ហឹមបន្តិចទៅដូចគុណណាតិចទៅគេថាមិនបានទេមានវត្តណានោះវងលោកដល់លោកឆាន់មែនហ៎ដល់ថ្នាក់ហ្នឹងលោកនោះក៏ចឹងទៀតវាអត់មានហេតុផលអីសោះរឿងអត់ហេតុផលនឹងច្រើនណាស់ហើយមិនតន់ឈប់ទេនឹងមានតទៅទៀត ហើយមិនបាច់ថាចិត្តគេធ្វើអញ្ចេះពិតឬមិនពិតពិតឬមិនពិតយើងសិក្សាទៅណា ដែលជាមង្គលភ្ញាក់ផ្អើលមិនមែនជាកុសលប្រព្រឹត្តទៅជាហេតុផលនៅ ក្នុងគុណរបស់ព្រះសម្មាសម្ពុទ្ធគឺជាកុសលល្អដល់អ្នកដតីមិនខ្នងថ្នាក់មិនខឹងក្រោតណាហើយរឿងរឿងដែលថាអឺបើធ្វើបន់ច្រើន ស្លាប់ទៅចាំទ្របថានឹងត្រូវប៉ុន្តែមិនត្រូវដោយកត់គិតទេ ព្រះអង្គសម្ដែងថាចិរបវ៉ាសឹងទូរតោសោធិមេកតាំងញាតទាំងឡាយដែលបែកគ្នាអស់យូរឆ្នាំហើយណាដែលបែកគ្នាអស់យូរឆ្នាំហើយនៅពេលដែលឮដំណឹងថាថ្ងៃនេះញាតមកលេងអញ្ចឹងអ្នកដែលនៅក្នុងផ្ទះនេះរមែងចាំទទួលញាតដែលមកអំពីចម្ងាយដោយសេចក្តីរីករាយក៏ដូច្នោះយ៉ាងណាមិញប៉ុនដែលបុគ្គលបានធ្វើហើយអំពីជាតិនេះ ក៏រមែងចាំទទួលបុគ្គលអ្នកមានបនហើយដោយសេចក្តីរីករាយដូច្នោះដែររឿងហ្នឹងព្រះអង្គប្រពចំពោះនន្តយឧបាសកណានន្តយឧបាសកគាត់ធ្វើសាលាធ្វើអីហើយហើយគាត់មិនតន់ស្លាប់ផងពីប្រាសាទវាមានត្រូវផុសនៅឋានតាវតឹងមកកលៀនទៅឃើញប្រាសាទនោះណាមកកលៀនទៅ សួរទេវបុត្រនៅចិត្តនឹងអីប្រាសាទណាអីក៏ស្អាតម្លេះធំម្លេះបានទេវបុត្រម្អងថាងនឹងរបស់នន្តយឧបាសក ហើយនាងនាង ទេពកញ្ញានោះគេចុះមកគេប្រាប់ថាលោកម្ចាស់ដ៏ចម្រើនហើយលោកម្ចាស់មុនទៅវិញប្រាប់នន្តយបាសក់ផងថាឲ្យបញ្ញាប់មកព្រោះខ្ញុំអបសុកណាស្រីស្រីទេវតាគេអបសុកគេគេចាំយូរពេកហ៎ហ្នឹងហើយប៉ុន្តែក៏អត់ស្លាប់ទេមិនតន់អស់អាយុក៏អត់ស្លាប់ទេប៉ុន្តែប៉ុនហ្នឹងនៅរងចាំគាត់ណានឹងថាទ្របដែលចាំគាត់ហ្នឹងអញ្ចឹងហើយប៉ុន្តែទ្របប៉ុនអញ្ចឹងណា រឿងអីមិនចង់ទៅណោះចង់ឯងចង់ឯងប៉ិនឲ្យវាទៅតាមសម្រួលណាមិនមែនឆាប់ងាប់ទេនិយាយភាសាខាយុ120ហ្នឹងអាអ្នកថាហ្នឹងគាត់ភ័យគាត់ថាអូយធ្វើប៉ុនស្លូតស្លាប់កាច់មានភ័ព្វអាយុយឺនយូរអាត្មាឃើញអាអ្នកចលើមបុកគ្នាងាប់តញយមែនតាមែនទេណាអ្នកបកើដើរលេងស្រីលេងស្រាកើតអេតងាប់ចិត្តអស់ហើយមានអ្នកណាថាផង អាត្មាទៅពោធិ៍សាត់ដំបងកាលឆ្នាំ2000គាត់អាត្មាទៅមកផ្ទះមកផ្ទះងាប់លឹងវាលសិតតអ្នកដើរលេងអ្នកសប្បាយគេថាអាយុវែងមានអាយុវែងងាប់មកផ្ទះមកផ្ទះអាត្មាដើរសូនមុនមកមិនដែលយាយយាយណាកើតអេតមួយយាយណាកើតអេតមួយយាយណាកើតអេតមួយយាយណា